ជាធម្មជាតិដែលកើតជាមួយនឹងចិត្តហ្នឹងហើយប្រើពាក្យជំនួសគឺកុសលណាកុសលស្អីដែលជាកុសលជាធម្មជាតិស្អាតមកលាងជំរះផ្លូវចិត្តអញ្ចឹងនៅក្នុងអវាទរបស់ព្រះសម្មាសម្ពុទ្ធក៏មានឈ្មោះ ពាក្យថាលាងបាបដែរ ប៉ុន្តែយើងស្គាល់ថាស្អីជាបាប ហើយស្អីជាគ្រឿងលៀងបាបស្អីទៅជាបាបបាបប្រែថាជាសេចក្តីអាក្រក់ភាវៈអាក្រក់នៅក្នុងផ្លូវចិត្តដែលបិទបាំងចិត្តមិនឲ្យស្រស់ថ្លាជាភាពពុលរបស់ចិត្ត ជាធម្មជាតិធ្វើឲ្យចិត្តមានភាពងងឹតស្លុបមិនឃើញនៅសភាវៈធម៌តាមសេចក្តីពិតបាបមានច្រើនយ៉ាងក៏ប៉ុន្តែឫសគល់របស់បាបមាន3គឺលោភៈទោសៈហើយនឹងមោហៈណាលោភៈហ្នឹងអាត្មាមើលគេបកទៅអង់គ្លេសហៅថា attachment ហើយទោសៈនោះគឺ ill will ហើយមោហៈគឺ ignorance បីនេះឯងគឺជាអកុសលមូលមិនមែនត្រឹមតែជាអកុសលទេគឺជាអកុសលមូលស្អីទៅមូល គឺជាឫសគល់គឺជាមូលហេតុគឺជាបច្ច័យដើមហ្នឹងហើយបាបដតីដតីទៀតដូចជាការកំណាញ់ការច្រណែនការព្យាបាទការមិនខ្លាចបាបណានិងការរំវិលគុណសពគ្រប់នេះកើតមកតែពី3នឹងឯងហ្នឹងហើយ កើតមកពីមូលនៃបាប3នឹងឯងអញ្ចឹងបាបវានៅក្នុងចិត្តនឹងត្រូវបានរកឃើញដោយសពញ្ញុតញ្ញាណហ្នឹងឯងចឹងយើងត្រូវដឹងថារោគមាន2គឺរោគផ្លូវកាយហើយនិងរោគផ្លូវចិត្ត រោគផ្លូវកាយយើងមានពេទ្យមានថ្នាំមានដុកទ័រច្រើនប្រទេសណាក៏មានប៉ុន្តែរោគផ្លូវចិត្តតាមពិតគ្មាននរណាម្នាក់មិនឈឺទេរោគផ្លូវកាយមានអ្នកខ្លះគេអត់សូវឈឺប៉ុន្តែយើងឃើញថាមនុស្ស យកចិត្តទុកដាក់ព្យាបាលរោគផ្លូវកាយច្រើនជាងរោគផ្លូវចិត្តដោយមិនទទួលស្គាល់ថាខ្លួនឯងកំពុងតែមានរោគផ្លូវចិត្តហ្នឹងហើយញាតិញោមប្រសិនបើបានមានពេលវេលាសិក្សាពីចិត្តយើងនឹងឃើញថាចិត្តយើងនឹងកើតរោគជាច្រើនមានរបួសជានិច្ច មានរបួសរាល់ថ្ងៃមានរបួសជានិច្ចហើយរបួសនោះវាคล้ายទៅជារោគរ៉ាំរ៉ៃទៅហើយវាคล้ายទៅជារោគញៀនទៅហើយคล้ายទៅជារោគដែលយើងលែងចង់ព្យាបាលទៅហើយដូចជារោគផ្លូវកាយខ្លះដែលមិនមែនជារោគញៀនយើងចង់ឲ្យគេព្យាបាល ក៏ប៉ុន្តែបើរោគណាជារោគញៀនទោះបីជារោគផ្លូវកាយក៏យើងអត់ចង់ព្យាបាលដូចជាញៀនបារីជារោគមួយយ៉ាងមែនទេមែនទេញៀនស្លាជារោគមួយយ៉ាងអត់ស្រក់ទឹកមាត់ជូរមាត់មែនទេសម្រាប់យើងដែលមិនញៀនបារីអង្គុយចិត្តអ្នកជក់បារីស្រួលទេ ស្រួលទេប៉ុន្តែសម្រាប់អ្នកញៀនហើយគេលំបាកក្នុងការស្រូបបារីទេលំបាកទេញាតិញោមឆ្លើយមួយម៉ាត់មើលសម្រាប់អ្នកដែលញៀនហើយនោះណាតើគេលំបាកក្នុងការស្រូបបារីទេអត់ទេញៀនស្លាហើយ លំបាក ក្នុងការទំពាស្លាទេ ញៀនឆ្នាំញៀនស្រួលទេនឹងអាញៀនកឆាញៀនឆ្នាំញៀនលបែងឲ្យទៅទៅជារោគញៀនគឺសុទ្ធតែរឿងពិបាកកាយទាំងអស់មែនឬមែននឹងអាត្មារៀបរាប់ពីខាងក្រៅដើម្បីឆ្លោះទៅដល់ផ្លូវចិត្តរបស់យើងតាមពិត ភាពច្រណែនការនិន្ទាការមើលងាយភាពកំណាញ់ការតានតឹងផ្លូវចិត្តទាំងអស់សុទ្ធតែជារោគក៏ប៉ុន្តែដល់ទៅវាកើតញឹកញឹកញយញយញឹកញឹកញយញយវាទៅជាទម្លាប់ របស់យើងទៅហើយយើងមិនបានទទួលស្គាល់ថានឹងគឺជារោគផ្លូវចិត្តទេឃើញទេបើកាលណា យើងមិនដឹងថាខ្លួនយើងកើតរោគទេយើងរោគពេទ្យទេរោគពេទ្យទេបើផ្លូវកាយវិញណាបើយើងអត់ដឹងថាខ្លួនយើងឈឺផងយើងរោគពេទ្យទេហ្នឹងហើយបើមិនរោគពេទ្យពេទ្យក៏មិនអាចព្យាបាលអ្វីបានយើងទទួលស្គាល់នៅកិលេសដែលដេកត្រាំក្នុងចិត្តរបស់យើងហ្នឹងណា ហើយយើង អួត ដាក់អ្នកដតីថាយើងក្រន់បើខ្ញុំអញ្ចឹងខ្ញុំមិនចេះចាញ់អាណាទេខ្ញុំមិនចេះរណបដល់ណាទេខ្ញុំគឺអញ្ចឹងគឺយកអាភាពកអើតកតោមនឹងយកមកធ្វើជាខ្លួនឯងសម្បូរទេមនុស្សអញ្ចឹងសម្បូរទេបានជាភ្លេចថាភាពក្រអើតកតោមនេះ គឺជាភាពប៉ោងរបស់ចិត្តឃើញទេវាអត់មានខ្លួនយើងតណាដែលក្រន់បើដោយសារសភាពទាំងអស់នឹងទេ ប៉ុន្តែដល់ទៅវាកើតទៅជាទម្លាប់កើតទៅជាអធ្យាស្រ័យវាដេកត្រាំនៅក្នុងសន្តានចិត្តញឹកញឹកញយញយញឹកញឹកញយញយទៅដូចចិត្តរបស់យើងដូចជាអាយ៉ងអញ្ចឹងគឺតាមការបញ្ជារបស់កិលេសរហូតគ្មានសេរីភាពទេឃើញទេប៉ះអារម្មណ៍ល្អក៏ស្រឡាញ់ទៅប៉ះអារម្មណ៍មិនល្អក៏ខឹងទៅឃើញទេ តើឯណាទៅជាខ្លួនយើងបញ្ជាលើខ្លួនយើងបានញាតិញោមមើលមើលតើចិត្តរបស់យើង នឹងនៅក្នុងអំណាចយើងទេសពថ្ងៃតាមពិតយើងចង់បានសេរីភាពណាស់យើងចង់បាន សុភមង្គលណាស់យើងចង់បានសេចក្តីសុខស្ងប់ហៅថាសុភមង្គលពិតប្រកបផ្លូវចិត្តហ្នឹងគ្រប់គ្នាសុទ្ធតែចង់បានប៉ុន្តែ យើង គ្រប់គ្នាសុទ្ធតែញាប់ញ័រព្រោះតែការឃើញការឮការដឹងក្លិនដឹងរសផុតថាពាក្យសពថ្ងៃនេះ មិនមែនជាអំណាចរបស់យើងពិតប្រាកដទេឬគេសរសើរក៏ចូលទៅសបាយចិត្តទៅគេឈប់សរសើរគេខឹងគេជេរគេស្ដីឈឺចិត្តទៅឯណាខ្លួនយើងខន់បើខ្លួនយើងក្រន់បើត្រង់ណា ពីព្រោះចិត្តនេះប៉ោងផត់ទៅតាមអារម្មណ៍ខាង ក្រៅតែប៉ុណ្ណោះ សេចក្តីសុខដែលអាស្រ័យជាមួយនឹងភ្នែកត្រជាច្រមុះអណ្ដាតកាយចិត្តនេះឧបមាដូចជាសុខក្រោមមលុបពពកអញ្ចឹងពពកខែប្រាំងប៉ុន្នេះប្រាំងវសាមិនទេនេះស្រុកយើង ស្រុកខ្មែរយើងពពក ខែប្រាំងហ្នឹងវាក្តៅប៉ុន្តែវាមានពពកម្ដុំម្ដុំយូរយូរដណ្ដែតមកម្ដុំអញ្ចឹងហ្នឹងបានត្រជាក់មកផ្លេតដែរមែនទេមែនទេ មកលុបមិនផ្លេតដែរមែនទេប៉ុន្តែទៀងទេមកលុបនឹងទៀងទេមកលុបនឹងអត់ទៀងទេបន្តិចទៀតខ្យល់នឹងផាត់វាហួសទៅហើយ យើងនឹងក្តៅដល់ដែលបើយើងរត់តាមពពកនោះរត់ក៏មិនតាន់ដែរមនុស្សដែលស្វែងរកសេចក្តីសុខក្រៅមកលុបពពកខែប្រាំងយ៉ាងនេះ ប្រៀបជាមួយនឹងបុគ្គលដែលគេមិនប្រៀបរកសុខក្នុងមលុបពពកខែប្រាំងគេទៅសាងផ្ទះសម្បែងរបស់គេវិញទោះបីជាខ្ទួមក៏ដោយពីរអ្នកនេះនរណាឆ្លាតជាងញាតិញោមពពកសុកធំមលុបធំប៉ុន្តែវាអណ្ដែតវាអត់នៅមួយកន្លែងកូនខ្ទមតូចថ្វីត្បិតមលុបតិចប៉ុន្តែវានៅដល់ដែល មនុស្សរស់សេចក្តីសុខពីមលុបទាំងពីរនេះតើមួយណាឆ្លាតជាងញាតិញោមណាឆ្លាតជាងខ្ទមតូចគឺពិតជាប្រសើរពីព្រោះងាយថែរក្សាងាយគ្រប់គ្រងយើងអាចកសាងបានដោយខ្លួនឯងរីឯមលុបដ៏ធំពីពពកនោះទោះបីវាធំក៏ពិតមែន តែវាអត់ទៀងអត់ទៀងទេពីព្រោះវាអណ្ដែតព្រោះតែខ្យល់បក់ទៅយ៉ាងណាមិញសេចក្តីសុខដែលក្រៅពីនៅក្នុងចិត្តរបស់យើងมันខុសពីពពកខែប្រាំងដែលអណ្ដែតទេឥឡូវដូចជាបាសក់ដែលគាត់អស់ជីវិតទៅចឹងយើងនឹកឃើញទៅពីដើមដែលយើងសាង គ្រួសារជាមួយគ្នាបានសេចក្តីសុខប៉ុន្តែទៀងទេទៀងទេឥឡូវទៅបាត់ដោយពពកទេទៅបាត់ទេបាត់គ្នាគ្រប់យ៉ាងនឹងអណ្ដែតទៅដូចគ្នាសំបីតែការរាប់អានសំបីតែកិត្តិយសសំបីតែគេឈ្មោះការសរសើរការរាប់អានគ្រប់យ៉ាងទាំងអស់ វានឹងអស់ទៅទេអស់សុភមង្គលឬក៏សេចក្តីសុខកាយនេះជាសុខភាពផ្លូវកាយយើងគ្រប់គ្នាកើតមកសិតតែធ្លាប់មានចាស់បន្តិចបាត់បន្តិចចាស់បន្តិចបាត់បន្តិចបដូរចំនួនមកនៅការឈឺចាប់ឈឺចកេះឈឺជង្គង់ឈឺទេសុខភាពមុនហ្នឹងទៅណាបាត់អស់ហើយមែនទេទៅបាត់ទេបាត់ហ្នឹងហើយគ្រប់យ៉ាងទាំងអស់ គឺអញ្ចឹងឯងហើយយើងនឹងងាយនឹងជួបនៅសេចក្តីទុក្ខព្រោះការបាត់បង់នៅរបស់ជាទីស្រស្រឡាញ់ទាំងអស់នោះ ពិភពលោកក៏ខំប្រះប្រែង ស្វះស្វែងណាស់ដែរដើម្បីទប់ទល់នៅរបស់ទាំងអស់នេះខំព្យាយាមរករបស់អ្វីអ្វីដើម្បីឲ្យបានសេចក្តីសុខសុភមង្គល ក៏ប៉ុន្តែរបស់ទាំងអស់នោះសិតតែមិនទៀងសិតតែប្រែប្រួលសិតតែអស់ទៅតាមពេលវេពេលវេលានឹងចឹងប៉ុន្តែកាលណាយើងផ្ញើសេចក្តីសុខទៅលើ ពេលវេលាយ៉ាងនេះយើង គឺជាបុគ្គលដែលនៅក្នុងធម៌ហៅថាពេលវេលានោះតែង តែទំពាស៊ីនៅសត្វលោកប៉ុន្តែមានសត្វលោកមួយបែបដែលព្រះអង្គសម្ដែងថា អាចទំពាស៊ីនៅពេលវេលាវិញ ការរស់នៅក្នុងអំណាចនៃលោកធម៌សរសើរនិន្ទាសុខទុក្ខបានយោអត់យោមានលៀបអត់លៀបការរស់ក្នុងអំណាចនៃលោកធម៌ទាំងអស់នេះមានន័យថា ពេលវេលាកំពុងតែស៊ីនៅជីវិតរបស់សត្វលោកសត្វលោកប្រើប្រាស់ជីវិតដើម្បីស្វែងរកវា ដោយគិតថាអ្វីអ្វីនោះឯងគឺជាសុភមង្គលពិតប្រាកដ នឹងចឹងក៏ប៉ុន្តែចំពោះបុគ្គល ដែលបានដឹងថាជីវិតនេះគឺជាអវ័យរស់នៅដូចគ្នាប៉ុន្តែរស់នៅជាមួយនឹងស្មារតីរស់នៅជាមួយនឹងការឃើញនឹងការប្រែប្រួលនឹងការកើតឡើងនិងការរលត់ទៅវិញនៃរូបធាតុនិងនាមធាតុទាំងអស់មិនតាំងនៅក្នុងអំណាចការបោកបញ្ឆោតរបស់វា រស់របៀបនេះព្រះអង្គថា ជាអ្នកស៊ីពេលវេលាវិញមានន័យថា ព្រោះតែពេលវេលានឹងឯងព្រោះតែការប្រែប្រួលនឹងឯងធ្វើឲ្យបុគ្គលនោះមានបញ្ញាឈប់តំអក់នៅក្នុងការជាប់ជំពាក់ឬក៏ការតូចចិត្តចំពោះរបស់ទាំងអស់នោះមានស្មារតីកំចាត់បងនៅឆន្ទរាគៈនៅក្នុងរបស់ទាំងអស់នឹងពីព្រោះបើធម្មជាតិក្នុងលោកមិនមានការប្រែប្រួលក៏គ្មានមគ្គបដិបត្តិដើម្បីចិញ្ចាពីសេចក្តីទុកដែរ ប្រសិនបើអវ័យអវ័យវាទៀងទាត់ប្រកបជាក៏គ្មានឈ្មោះនៃព្រះនិព្វានក៏គ្មានឈ្មោះនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធដែរមានន័យថាព្រោះតែការមិនទៀងជាទុកជាអនត្តា នៃរូបធម៌និងនាមធម៌ទាំងអស់នោះទើបមានបុគ្គលត្រួសត្រាយផ្លូវមួយ ដើម្បីចិញ្ចាអំពីភាពវិលវល់របស់សង្សារវដ្តនេះហ្នឹងហើយដោយដំណើរដែលយើងអឺ ដើរតាមទឹកតាមទូកតាមកណូតអញ្ចឹងខ្យល់មិនជាល្អឡើយសម្រាប់អ្នកធ្វើដំណើរណាវាអាចបង្កើតជារលកក៏ប៉ុន្តែអ្នកចេះកេងចំណេញកម្លាំងខ្យល់បើកក្តោងដោយសារតែមានខ្យល់ទៅប្រើវាបាននេះដូចគ្នា ខ្យល់មិនល្អសម្រាប់អ្នកធ្វើដំណើរក៏ប៉ុន្តែខ្យល់ក៏មានប្រយោជន៍សម្រាប់អ្នកធ្វើដំណើរដែលចេះប្រើកម្លាំងខ្យល់យ៉ាងណាមិញភាពមិនទៀងរបស់សង្ខារធัวគឺតែងសម្លាប់សត្វលោក ធ្វើឲ្យសត្វលោកកើតទុក្ខក៏ប៉ុន្តែអ្នកដែលមានបញ្ញាប្រើប្រាស់ភាពមិនទៀងនៃសង្ខារធัวនឹងបណ្ដោះប្រាជ្ញាស្មារតីធ្វើឲ្យជីវិតរឹងមាំដោយសារតែភាពមិនទៀងទីបំផុតលោកធัวបោកលែងញ័រ ព្រះអង្គបានប្រៀបធៀបសណ្ដានបតីសណ្ដានចិត្តរបស់ព្រះអរហន្តទាំងឡាយប្រខេណាស្របទាំងឡាយដូចជាភ្នំថ្មតាន់អញ្ចឹងភ្នំថ្មតាន់នឹងគឺមិនញាប់ញ័រដោយសារខ្យល់បក់ខ្យល់នៅតែបក់តែមិនញាប់ញ័រយ៉ាងណាមិញសង្ខារធននៅតែប្រែប្រួលជាតិជ្រាបជាធិមរណៈនៅតែមានប៉ុន្តែសំខាន់ការយល់ដឹងពីជីវិតពិតចិត្តលែងញាប់ញ័រ នេះឯងដែលឈ្មោះថាទំពាស៊ីនៅពេលវេលានឹងវិញមានន័យថាប្រើប្រាស់ពេលវេលាមកជាបទពិសោធន៍មកជាការចេះដឹងនៅក្នុងរូបធម៌នាមធម៌នោះដោយព្រះអង្គសម្ដែងថាយោវស្សសតាំងជីវេបុគ្គលណា រស់នៅអស់រយនៃឆ្នាំ អបះសੰងឧតយពៈយ៉ាងក៏ប៉ុន្តែមិនដែលឃើញទល់ទេសោះនៅការកើតនិងការរលត់ នៃរូបធម៌និងនាមធម៌នេះតាមសេចក្តីបិទសូម្បីតែមួយខណៈការរស់របស់ បុគ្គលនោះមិនប្រសើរទេឯកាហੰងជីវិតាំងសាយោបសតោឧតយបយ៉ាងបុគ្គលឯណារស់នៅសូម្បី តែមួយថ្ងៃក៏ដោយក៏ប៉ុន្តែបានឃើញច្បាស់នៅតួជីវិតនេះគឺជាអវ័យបបហេតុនៃជីវិតនេះគឺជាអវ័យស្អីដែលជាបច្ច័យនៃជីវិតនេះ ជីវិតនេះត្រូវរលត់ទៅដោយវិធីណាដោយវិបស្សនាដ៏មានកម្លាំងការដឹងដូច្នេះការរស់មួយថ្ងៃរបស់បុគ្គលនោះឈ្មោះថាជាការរស់ដ៏ប្រសើរនឹងចឹងយើងមើលទោះបីទៅទៅដល់ទីណាញាតិញោមយើងមកដល់ស្រុកនេះហៅថាជាអរិយប្រទេសជាកន្លែង ដែលមានច្បាប់ទម្លាប់មានការងារអីត្រឹមត្រូវប៉ុន្តែអ្វីដែលយើងមិនអាចគេចបានពីច្បាប់ធម្មជាតិគឺកើត ចាស់ឈឺស្លាប់ដូចអាត្មានិយាយពីយប់មិញអញ្ចឹងថាឧបសគ្គរបស់យើងទាំងឡាយ ប្រសិនបើវាចេញចំពោះមុខយើង យើងពិតជាមានសេចក្តីប្រុងប្រយ័ត្នសត្រូវរបស់យើងប្រសិនបើវាស្ដែងឲ្យយើងឃើញយើង ពិតជាមានការប្រុងប្រយ័ត្នប្រុងប្រយ័ត្នដូចសម័យពលពតញាតញោមធ្វើការងារអ្វីក៏ប្រយ័ត្ននិយាយអ្វីក៏ប្រយ័ត្នសូម្បីតែបរិភោគធ្វើកិច្ចការងារ ប្រយ័ត្នគ្រប់ពេលពីព្រោះខ្លាចស្លាប់មែនទេខ្លាចទេមកដល់នេះឈប់ខ្លាចហ่ะប៉ុន្តែមិនមែនសេចក្តីស្លាប់ឈប់ស្លាប់ព្រោះឈប់ខ្លាចទេស្លាប់នៅតែស្លាប់នឹងហើយអាចថាស្លាប់នឹងមច្ចរាជនឹងមកយកយើងស្រួលដោយយើងមិនដឹងខ្លួន នៅក្នុង ព្រះសូត្រមួយចិត្តសម្ភូតបណ្ឌិតពីរអ្នកបងប្អូននឹងកើតជួបគ្នាយូរអតីតរបស់អឺព្រះអនន្តហើយនឹងព្រះសម្មាសម្ពុទ្ធមកពីសម័យនោះមានភិក្ខុមួយអង្គនឹងលោកស្រឡាញ់គ្នាលោក ស្និទ្ធស្នាលទៅណាក៏ពីរអ្នកទៅណាក៏ពីរអ្នកល្បីអូភិក្ខុនេះស្រឡាញ់គ្នាដល់ បានព្រះសម្មាសម្ពុទ្ធត្រាស់ថាស្រឡាញ់គ្នាប៉ុណ្ណេះមិនតន់ស្មើអនន្តហិតថាគតទេអនន្តហិតតាគតស្រឡាញ់គ្នាជាប់ជាតិតគ្នាតស៊ូជាមួយគ្នាមែនតើណាមានជាតិមួយនោះកើតជាក្មេងចន្ទដៀលញាតិញោមអញ្ចឹងព្រះអង្គពពុទ្ធយើងនឹងធ្លាប់ជាតិខ្លះនឹងធ្លាក់ខ្លួនមែនតើព្រះអង្គមិនលាក់ទេព្រះអង្គប្រាប់សង្សារវត្តគឺអញ្ចឹង ទៅកើតនៅក្នុងត្រកូលចន្ទដៀលជាត្រកូលដែលអន់បំផុត នៅក្នុងសម័យនោះ ក្រលំបាកម៉ែទៅស៊ីឈ្នួលគេអត់មានដោះបាវបាវដោះឆ្កែតែពីអ្នកបងប្អូនតែយើងទៅមិនតន់ដែរបាវដោះឆ្កែដែរញាតិញោមធ្លាប់ទេហ្នឹងហើយពីអ្នកបងប្អូននឹងបាវដោះឆ្កែ ហើយម្ដាយនឹងរស់អីក៏មិនបានអីក៏មិនបានយូរទៅកូនពីរនាក់ហ្នឹងក៏ដើរសុំទានគេហើយព្រះបរមពោធិសត្វបងហើយព្រះអនន្តកើតជាប្អូនអតីតកាលរបស់ព្រះពុទ្ធហើយនឹងព្រះអនន្តនឹងហៅថាអឺព្រះបរមពោធិសត្វណាព្រះបរមពោធិសត្វមានន័យថាជាសត្វដែលកំពុងបំពេញបារមីឲ្យបានត្រាស់ដឹងទៅវាមិនមែនមកជាតិទេវាច្រើនជាតិអញ្ចឹងមក កំសត់ណាញាតិយោមានថ្ងៃមួយកូនសិទ្ធិកូនស្រីសិទ្ធិពីព្រោះសម័យនោះគឺសម្បូរទៅលើ ការឲ្យមង្គលនៅក្នុងរបស់ខាងក្រៅបើគេព្រឹកឡើងគេឃើញរូបល្អគេថាអូ មានសេរីសួស្តីឬសំឡេងល្អគេថាមានសេរីសួស្តីបើឃើញរូបអាក្រក់គេថាអត់សេរីសួស្តីគេមានពិធីជប់លៀងមួយ នៅកន្លែងមហោស្រពហ្នឹង គេសន្យាជាមួយអ្នកបម្រើក្នុងផ្ទះថានឹងជប់លៀងឲ្យអ្នកបម្រើទាំងអស់ហើយនឹងឲ្យចិនថាអាំងប៉ាវស្អីអាំងប៉ាវស្លាប់លឺអត់ហ្នឹងហើយប៉ុន្តែគ្រាន់តែចេញពីផ្ទះទៅស្រាប់តែឃើញពីអ្នកបងប្អូនជាក្មេងច័ន្ទដៀលហ្នឹងកូនស្រីរបស់សេដ្ឋីនឹងថាសួយថ្ងៃនេះអត់ទៅហ៎ ឃើញយើងគេទូយោទឹកក៏អូបលៀងភ្នែកគេឲ្យជ្រះកុំឲ្យវាសួយអ្នកបំរើខឹងហ្មងអ្នកទៅសារចង្រៃពីរអ្នកហ្នឹងមិនអញអត់បានទៅដើរលេងនំគ្នាវ័យរហូតដល់ស្លាប់អញ្ចឹងមិនព្រះអង្គឲ្យអនន្តកាលនោះត្រូវថ្មងរបស់គេមែនតែនកំសត់ទេកំសត់ទេហ្នឹងហើយជីវិតអញ្ចឹងក្នុងសង្សារវដ្តគឺអញ្ចឹង មិនមែនគ្រាន់បើរហូតទេដោយសារបាបកម្មឯណានីមួយ ផងដោយសារជំនឿផ្ដេសផ្ដាស់របស់មនុស្សសម័យនោះអាត្មាបើករងក្រចកបន្តិចកាលនៅតិចសាសអះតិចសាសស្អីនេះតិចសាសហើយនៅ Washington ញោមម្នាក់គាត់សួរហើយគាត់ដូចថាគាត់សំណោះគាត់ទៅស្រុកខ្មែរ គាត់ឲ្យទានដល់អ្នកក្រអ្នកសុំទានស្រាប់តែអ្នកមាននៅភ្នំពេញហ្នឹងស្ដីឲ្យគាត់មិនទៅឲ្យអ្នកក្រលហេមឡាមចុងវាអស់រាសីយើងហើយវាអស់ហុងស៊ុយវាអស់រាសីគាត់គាត់ថាគាត់ភ្ញាក់មិនក៏ចឹងមិនក៏ហាមគាត់មិនឲ្យធ្វើអញ្ចឹងគាត់ភ័យខ្លាចតែគាត់នឹងវាវាអាប់រាសីមែនណាឬក៏គាត់អាណិតអ្នកក្រហ្នឹងអញ្ចឹងយើងស្ដាប់ សម្ដីរបស់អ្នកនិយាយមើលមានចិត្តមេត្តាទេញាតិញោមមានទេ មានការអាណិតអាសូរទេយល់ដឹងពីបុណ្យជាអ្វីទេមនុស្សនឹងចេះធ្វើបុណ្យដែរបើធ្វើម្ដងម្ដងធ្វើកឋិនធ្វើអីលោកសូត្រមុនអូរាប់អាចរាប់រយអង្គប៉ុន្តែចំពោះអ្នកក្រក៏អត់ចេះធ្វើទេពីព្រោះអ្វីធ្វើបុណ្យមិនយល់បុណ្យក៏ជាការអបកិត្តិយសព្រះពុទ្ធសាសនាត្រង់ចំណុចនេះ ទីបំផុតអ្នកដែលគេសិក្សាចេះដឹងមែនទែនគេឈប់ទទួលស្គាល់ពុទ្ធសាសនាតាមរបៀបបុគ្គលបែបហ្នឹងគឺជាបុគ្គលដែលធ្វើដោយ អាត្មានិយមចង់បានតែសេរីសួស្តីយកតែមុខមាត់តែមិនមានសេចក្តីអនុគ្រោះ ជាសង្ឃៈធัวដល់ជួនក្រីក្រអញ្ចឹងបានអាត្មាសរសេរនៅក្នុងសិភៅរបស់អាត្មាមួយអាត្មាដាក់ថាជួនកាលគេសុកចិត្ត អស់ដូង1000ផ្លែដើម្បីកិត្តិយសរបស់គេក៏ប៉ុន្តែគេមិនសុខចិត្តអស់ដូង1ផ្លែសម្រាប់អ្នកស្រេកឃ្លានទេមែនទេដូង1000ផ្លែគេប្រកាសដាក់វីដេអូដាក់ទូទួមិនចឹងដល់តែម្នាក់ស្រេកនៅចិត្តនឹងមិនអោយមានន័យថាប៉ុននេះគឺប៉ុនយោមុខប៉ុនមិនយល់ពីប៉ុនពិតប្រា កើតនឹងចឹងហើយដល់តែអញ្ចឹងទៅអាត្មាប្រមាលមើលទៅអនាគតថាប្រទេសយើងគឺពិតជាក្រទៅក្រទៅក្រទៅដោយសារអ្វីដោយសារអ្នកមានឈប់អាណិតអ្នកក្រវាមានទៅចង្រៃអីដូចអ្នកមានពិភពលោកនេះមហាសេដ្ឋីធំធំ Bill Gates អ្នកតារាដូចជាអីជាខីឬក៏ស្អីអ្នកចម្រៀង Michael Jackson អាត្មាមើលប្រវត្តិគេគេសិតតែធ្វើ donation ច្រើនច្រើនណាសម្រាប់អ្នកក្រីក្រមិនក៏គេមិនក្រទៅមែនទេញញោមចឹងមែនទេគេមិនដែលស្ដាប់ធัวផង គេមិនដែលប្រើពាក្យថាធ្វើបន់ផងប៉ុន្តែគេយល់ដល់ដល់ម្លោះហើយយើងនៅចិត្តប្រពុតអត់យល់ពីព្រះអីបន្តិចមែនទេមែនទេអាត្មាលើកនិយាយពីលោកមួយអង្គអាត្មានៅសាមណេរទេសនាឲ្យគេធ្វើបន់ឲ្យគេធ្វើទានបើខ្លួនឯងកំណាញ់អូយកំណាញ់អាត្មានៅសាមណេរទេនៅរៀនភ្នំពេញហ្នឹងឃើញអ្នកសុំទានកបៀកកូនមកមួយអាត្មាក៏វាអត់ ឃើញគេអត់នោះក៏វាអាណិតមានអីមានអង្កងឲ្យមកកំប៉ុងទៅលោកស្ដីឲ្យអាត្មាហើយលោកប្រធារៈកាលនោះលោកហៅអាត្មាហីលោកឯងមិនក៏ឲ្យចឹងលោកថាលោកឯងមិនក៏ចេះតែឲ្យចឹងអាត្មាថាអាត្មាខ្ញុំកណាឲ្យរបស់ខ្ញុំកណាតើអើដឹងរបស់លោកឯងប៉ុន្តែឲ្យកានឹងស្អែកវាមកទៀតហើយណាបានអាត្មាថាចុះឲ្យមកកំប៉ុងឲ្យស៊ីមួយអាទិត្យមិន បើគ្នាទៅហូបអស់មកសុំទៀតមកទៀតយើងមានទៀតឲ្យទៀតទៅណាហើយចុះទីគុណទៅបិណ្ឌបាតមួយថ្ងៃស៊ីមួយខែចុះណែអាថាឲ្យវិញខ្លួនឯងចេះទៅបិណ្ឌបាតគេរាល់ថ្ងៃហើយគេមកសុំរាល់ថ្ងៃមិនបានចឹងមិនថាជួនកាលយើងឃើញតែគេចង់ទៅអប់រំគេប៉ុន្តែខ្លួនឯងនេះអត់ព្រមអប់រំទេមែនទេមែនទេ មនុស្សយើងរាល់ថ្ងៃគឺអញ្ចឹងចំោះខ្លួនឯងនៅចិត្តភ្នែកពេកមើលមិនឃើញទេមាត់ខ្លួនឯងនៅចិត្តចំោះគ្មានស្អុយទេព្រោះមាត់គេស្អុយមាត់ដល់ប៉ុន្តែមាត់នេះធ្លុំក្លិនមិនវាស៊ំអាត្មាចង់និយាយពាក្យថាស៊ំមេតក្លិនមាត់យើងក៏អូបឯងប៉ុន្តែវាស៊ំពេកវាលែងដឹង ទៅហើយចិត្តអាក្រក់របស់យើង នៅច្រើនណាស់ម្នាក់ម្នាក់នេះបាបនៅក្នុងចិត្តរបស់យើងនៅច្រើនណាស់ ប៉ុន្តែវាសមទៅហើយវាទៅជារោគញៀនទៅហើយរហូតដល់តែយើងអត់ដឹងថាយើងកើតរោគទៅហើយមែនទេសម្បូរទេហ្នឹងហើយអញ្ចឹងដើម្បីឲ្យសង្គមនឹងវាទៅជាមនុស្សល្អច្រើនវាទល់តែផ្ដើមជាពីមនុស្សម្នាក់របស់ ធំទាំងអស់គឺវាផ្សំពីមូលេគុលតូចតូចផ្សំទៅជារបស់ធំសង្គមមួយដែលអាចទៅជាមនុស្សសាមគ្គីគ្នាបាន គឺមនុស្សមិនសន្សំការទាស់ជាមួយនឹងអ្នកដទេជាមនុស្សប្រមូលមិត្តកាលណាប្រមូលមិត្តបាន ពីព្រោះតែមនុស្សនោះមិនឲ្យអ្នកដតីខុសខំប្រឹងតែកែខ្លួនធ្វើឲ្យល្អកាលណាយើង ជាមនុស្សល្អគេតែងតែត្រូវការដូចគេធ្វើសួនច្បារអញ្ចឹងគេមិនមែនទៅយកផ្កាអាចឈ្ពឹសឲ្យយកមកដាក់សួនច្បារទេផ្កាវល់ផោមឯក្លិនមិនហ្នឹងហើយ រៀងមិនក៏ដោយតែក្លិនវាមិនក្រអូបគេមិនយកទេផ្កានៅភ្នំវាណាណោះប៉ុន្តែវាល្អគេប្រកាសជាយកមែនទេនឹងមនុស្សសំខាន់ គឺធ្វើខ្លួនឯងឲ្យមានដំតម្លៃនឹងចឹងមាសទោះបីនៅបាតភ្នំក៏គេជីករស់ដែរតែបើវត្ថុនឹងជូរប្អូមទេទោះបីជាវានៅលើហឹងស្រាប់ក៏គេត្រូវដូរចេញដែរ មែនឬមិនមែនញាតិញោមហ្នឹងហើយណារឿងនិយាយរឿងតិចចាស់បញ្ចប់អូសំណួរឯងមានសំណួរឯងសំណួរបើមានពេលចាំឆ្លើយបន្តជាតិកំណើតពីរនឹងថ្មនិយាយពីបន្តបន្តគ្នាមិនមិននិយាយឲ្យចប់ទេនិយាយថា ជាបងប្អូននឹងគ្នានឹងឆ្លងជាតិច្រើនណាស់ ព្រះបរមពុរិស័ទហើយនឹងប្អូននោះចិត្តៈនិងសម្ភូតៈហ្នឹងនិយាយពីជាតិមួយព្រះសម្ភូតៈហ្នឹងចុះពីព្រំមកវិញកាលហ្នឹងទៅព្រំមកលោកចុះពីព្រំមកលោកមកវិញកើតជាពរាជាសោយរាជហើយដឹងជាតិចាំជាតិចាំជាតិទៅតែងចម្រៀងមកបត់ចម្រៀងហ្នឹងគឺតែងអនុសាវរីយ៍ការកើតជាកូនច័ន្ទដៀលនោះ អញ្ចឹងនគរនឹងគ្មានពីណាចេះអត្តន័យពិតរបស់ចម្រៀងហ្នឹងមាន តែម្ចាស់ខ្លួននោះបានយល់តែងទៅប៉ុន្តែពេលនោះព្រះបរមពុរិស័ទទៅបួសជាតបោះបានសម្រេចឈានហោះមកពីភ្នំកន្ធមេតឲ្យក្មេងម្នាក់រៀនចម្រៀងឆ្លើយទៅឆ្លើយប្រាប់ស្ដេចស្ដេចដឹងថាអូមានណាក្រៅពីបងក៏មកជួប នៅឯសួនច្បារនឹងអាត្មាចង់និយាយចំណុចនេះជាចំណុចដែលចង់និយាយ ចិត្តបណ្ឌិតបានទូនមានប្អូនថា10 10ដងនៃជីវិតនេះ10ឆ្នាំ10ដងនៃជីវិតនេះមិនយូរឡើយញាតិញោមយូរទេ10ឆ្នាំ10ដងនៃជីវិតនេះមិនយូរឡើយដល់ឥឡូវហើយញាតិញោម10ឆ្នាំប្រហែលដងហើយ ញាតិញោម10ឆ្នាំប្រមាណដងហើយហើយវានៅប្រមាណដងទៀតយើងកាត់វាជាកំណាត់កំណាត់ណាកុំឲ្យរាប់តាំងពី1ដល់60 1ដល់60ដូចច្រើនពេកប៉ុន្តែបើយើងកាត់10 10ដងនៃជីវិតនេះម្ដង10ម្ដង10ម្ដង10ដល់អាត្មាខ្វះតែ2ឆ្នាំទៀត14ដងហើយមិនតាន់ដឹងតែខ្លួនឯងពេញកន្លោះមកជាកន្លោះចាស់បាត់ហើយ មើលហើយញាតិញោមប៉ិនប៉ុណ្្នឹងស្មានតែចង់អស់ក្មេងឯងចង់អស់ក្មេងនៅអស់ចិត្តនឹងភាពក្មេងនៅ នៅនៅបានចេះកែកុនត្នេះត្នោះប៉ុន្តែធម្មជាតិគេបានឲ្យសញ្ញាជារឿយរឿយប៉ុន្តែយើងជាមិនព្រមសក់ចឹងដែរគេឲ្យសញ្ញាហើយអសរហ្នឹងទងចាញ់តា ប៉ិនព្រមទេមែនទេហ្នឹងគេឲ្យសញ្ញាដែរតែយើងចិត្តទៅភ្លេច10 10ដងនៃជីវិតនេះមិនយូរឡើយអញ្ចឹងលោកចែកជាជាវ័យវ័យទី1គឺជាវ័យទុនទុនខ្សោយទុនខ្ចីវ័យទី2ពី10ដល់20វ័យវ័យចូលចិត្តលេងណាហើយវ័យ20ទៅ30គឺជាវ័យដែល ស្រឡាញ់ខ្លួនពេញរូបពេញរាងនឹងវ័យ30ដល់40អញ្ចឹងទៅគឺជាវ័យដែល នៅមានកម្លាំងហើយ40ដល់50គឺជាវ័យដែលនៅ មាន បញ្ញាសម្រាប់ដោះស្រាយស្អីស្អីហ្នឹងគឺថានៅពេញបរិបូរណាហើយចាប់ពី50ទៅនឹងខ្សោយបន្តិចបន្តិចចាប់ដើមដូចថ្ងៃត្រង់បន្ទាប់ពីត្រង់គឺជ្រែមែនទេមែនទេ ហើយឥឡូវហ្នឹងមានសង្ឃឹមថាថ្ងៃណាមួយខ្លាយទៅជា6 10វិញទេមើលទៅទាំងអស់គ្នានោះគ្មានផ្លូវទេអស់ផ្លូវហើយអស់ផ្លូវហើយហ្នឹងអាចឹងបានជាមានពាក្យខ្មែរនិយាយថាបួសក្មេងបួសស៊ីនំបួសធំបួសសំទ្របបួសចាស់ងប់បួសមើមេ មេហ្នឹងមេរុមេនក៏បានមេក៏បាន នៃស្របគឺនិយាយថាបួសក្មេងបួសស៊ីនំគឺថារៀនវាចូលអនៃស្របហ្នឹងគឺថាឆាន់អីក៏វាបានដែរក្មេងដល់ធំហ្នឹងចេះសូត្រមន្តចេះស្អី chứ សំលុយបានសិក្ការប្រពន្ធអីចឹងទៅហើយដល់ចាស់ទៅព្រួយខ្លាចអញងាប់ទៅគេដុតអីខ្លះហ្នឹងមិនធ្វើអីទៅគិតធ្វើចែកដីដាក់ខ្លួនឯងព្រោះមេនស្អាតស្អាតនេះជាន័យត្រង់ទេតែន័យធៀបល្អណាស់ បួសក្មេងបួសស៊ីនំគឺជាវ័យនៃការសិក្សារៀនសូត្ររៀនទៅវាដាក់ចូលដូចស៊ីនំអញ្ចឹងណាបួសធំបួសសន្សំទ្រព្យបន្ទាប់ពីរៀនចេះដឹងយកចំណេះនឹងយកមកសន្សំបុណ្យយកមកសន្សំគុណធម៌យកមកធ្វើឲ្យកើតជាប្រយោជន៍នេះឯងដែលថាសន្សំទ្រព្យគឺអរិយទ្រព្យយល់ទេយល់បួសចាស់ស្លាប់បួសមើលមែនមែនទីនេះជាឈ្មោះនៃព្រះនិព្វ ពៀនគឺយើងអស់ផ្លូវវិលទៅក្រោយវិញហើយឈប់ឆ្លោះគ្នាទៅហ្នឹងហើយអញ្ចឹងចောက်លោកចង់បញ្យលអញ្ចឹងណាតោះតែងគ្នានៅក្នុងលោកនេះអស់ប្រយោជន៍ហើយសម្រាប់យើងគ្មានបានអ្វីតទៅទៀតទេ ស្លឹកឈើទុំហើយ កាលណាស្លឹកឈើទុំហើយ ទីបំផុតនៃការទុំគឺជ្រុះមែនទេនៅក្មេងគេសង្ឃឹមថាគេរស់ដល់ចាស់ចុះចាស់ឲ្យសង្ឃឹមរស់ដល់ណា មែនអត់វាគ្មាន សង្ឃឹមច្រើនប្រមាណទៀតសម្រាប់យើងទេ លោកបញ្យលចឹងថា10 10ដងនៃ10ឆ្នាំ10ដងនៃជីវិតនេះគ្មានយូរប៉ុន្មានឡើយចូលអ្នកកុំប្រមាទប្រៀបដូចជាដើមបបោះដែលគេកាត់ឬហើយគ្មានសង្ឃឹមឡើយ ថាវានឹងខៀវឡើងវិញ វាមានតែស្វិតវាមានតែស្រពោនទៅស្រពោនទៅស្រពោនទៅអញ្ចឹងណា បញ្យលប៉ុណ្ណឹងហើយស្ដេចនឹងថាដឹងហើយវាគង់តងប់ប៉ុនមុនងប់យើងសบายសិនទៅណាខ្វះអីមនុស្សគិតចឹងមែនអត់នឹងដឹងហើយថាងប់ប៉ុនមុនងប់សบายសិនទៅណាលបងឯងមកខ្ញុំចែកនគរឲ្យពាក់កដាលស្រីស្នំចែកពាក់កដាលហេមិនងាយពីណាចិត្តល្អប៉ុណ្ណឹងទេមែនទេហៅមកចែកនគរឲ្យមានន័យថាចិត្តហ្នឹងវាស្រឡាញ់ណា មានមនុស្សស្លាប់គ្នាដើម្បីសោយរាជវានេះហៅមកអោយទៅមកដល់ចុងក្រោយពពុរិស័តអត់ព្រមទៀតឥឡូវបើពាក់កដាលមិនព្រមខ្ញុំអោយទាំងមូល ខ្ញុំមកធ្វើឧបរាជវិញថាអញ្ចឹងទេណាខ្ញុំមកធ្វើមេតបវិញក៏បានខ្ញុំមកធ្វើឧបរាជវិញក៏បានលវែងសោយរាជម្នាក់ឯងអានេះក៏ជារឿងចិត្តល្អរបស់មនុស្សនឹងមិនងាយរោដែរបានថា កុំថាឡើយប្អូនឯងឲ្យយើងនគរមួយឲ្យផែនដីទាំងមូលនេះក៏យើងអត់យល់ដែរនៅតែមិនយល់អើយចាំចាស់បន្តិចទៅតបោះនឹងរស់វិធីសាស្ត្រអីមិនបានលោកក៏ចូលឈានហើយគៀបដីនឹងជើងនឹងហោះពីលើរយដីដាក់លើក្បាលស្ដាច់នឹងគ្មានដឹងខ្យល់អីលោកហោះទៅវិញបាត់ហើយស្ដេចនឹងក៏កើតសេចក្តីសង្វេគអូ លោកបានគុណធម៌ដ៏ខ្ពង់ខ្ពស់យ៉ាងនេះទៅលោកមិនត្រូវការនៅរបស់ដែលអញកំពុងតែមានហ្នឹងហើយដល់គេយកដីខ្ញាំជើងទៅរួយដាក់ក្បាលទៅមិនដឹងខ្លួនហ្នឹងហើយចឹងទៅក៏អត់ត្រឡប់ទៅវាំងវិញទេហៅកូនមកទទួលរាជនៅតំណឹងហើយខ្លួនឯងក៏ចម្រើនសមាធិបានឈានសម្រេចទៅនៅជាមួយបងនឹងទៅនឹងចឹងយើងមើល នៅក្នុងពិភពលោកនេះមនុស្សកំពុងតែដណ្ដើមគ្នា មនុស្សដណ្ដើមគ្នាមិនចាំបាច់របស់ច្រើនទេសូម្បីរបស់តិចក៏ដណ្ដើមគ្នាដែរហើយអាត្មាដើរមើលឃើញខ្មែរយើងឆ្លោះដណ្ដើម គ្នាទូនាទីចុះឡើងចុះឡើងចុះឡើងដណ្ដើមតែកាន់លុយហ្នឹងអញ្ចឹងបើកាលណា ត្រូវសេចក្តីលោភគ្រប់គ្រាន់ គ្រប់គ្រងចិត្តហើយកុំថាឡើយផែនដីទាំងមូលក៏តំណែងនៅក្នុងវត្តនឹងក៏ដណ្ដើមគ្នាដែរ មែនអត់តដើមធ្វើអីឆ្លោះគ្នាមិនតន់ឈប់ទេនោះប្តឹងលឹងអស់ជាង1លានដុល្លារហើយចំណេញទៅណាចំណេញដុល្លារកាដុល្លារកាមិនចេះខាតទេហើយយើងមានតែខាតឲ្យតែឆ្លោះគ្នាបរិស័ទនឹងអស់ជំនឿហើយមែនទេមែនទេយើងឈ្នះប៉ុន្តែចាញ់ទេឈ្នះដល់ពិតប្រកប គឺឈ្នះចិត្តរបស់ខ្លួនឯងអត្តាហវេចិតាំងសៃយោប្រពុតសម្ដែងអញ្ចឹងថាឈ្នះខ្លួនឯងទៅប្រសើរឈ្នះបុគ្គលដតីទោះបីជាឈ្នះ100សង្គ្រាម1000សង្គ្រាមក៏មិនឈ្មោះថាជាការឈ្នះដ៏ប្រសើរពីព្រោះការឈ្នះនោះ គឺជាការឈ្នះដែលមានពីវេរាយល់ទេញាតិញោមឈ្នះអ្នកដតីឈ្នះមែនក៏ប៉ុន្តែជាការឈ្នះដោយមានពីវេរា រាពីព្រោះកាលណាបើយើងឈ្នះគេដោយអំពើអាក្រក់របស់យើងហើយ គេដេកជាទុកគេដេកគុំគួនគេរោពេសងសឹកក៏ប៉ុន្តែឈ្នះម្យ៉ាងគឺឈ្នះចិត្តអាក្រក់របស់ខ្លួនឯងគឺជាឈ្នះដេកជាសុខឈ្នះដែលមិនកើតទុកឈ្នះដែលមិនត្រឡប់ចាញ់ឈ្នះដែលមិនមានអ្នកសងសឹកហើយខ្លួនឯងនេះគឺជាបុគ្គលដែលពិបាកទូនមានជាងគេបំផុត កុំខានអ្នកបកែបរៀនគេ100អ្នក200អ្នកបកែអត់ទេអ្នកដែលបកែទូនមានចិត្តទៅពូកែពិតយល់ទេហ្នឹងហើយយើងណែនាំគេណែឯងធ្វើចេះខុសណែឯងធ្វើចេះខុសណែឯងធ្វើចេះខុសឥឡូវសាកមកបដៅខ្លួនឯងវិញមើលណាគឺជារឿងដែលលំបាកបំផុតពពុទ្ធអ្នកសម្ដែងចឹងថា អត្តាហេអត្តណោនាថោខ្លួនជាទីពឹងរបស់ខ្លួន កោហិនេថោបរោសិយាអ្នកដតីមិនអាចជាទីពឹងរបស់យើង បានអត្តនាហិសតន្តេនៈបើបុគ្គលទូនមាន អប់រំចិត្តរបស់ខ្លួនបានហើយនេថាំងលបតិទុលភ័ំងប្រកបជាបាន នៅទីពឹងដែលគេមិនងាយបានគេមិនងាយបានពីព្រោះគេគ្រប់គ្នាគេរកទីពឹងគេស្វែងរករបស់ខាងក្រៅតែបុគ្គលមានខ្លួនឯងជាទីពឹង គឺព្រមសុខជាមួយនឹងចិត្តរបស់ខ្លួនដែលមិនដូចជាអ្នកដទេទៅដូច្នេះទៅយើងឃើញថាអ្នកដែលលះបង់អ្វីអ្វីមិនមានអីទោសទេសោះតែលោកមានសេចក្តីសុខពីព្រោះបានអប់រំចិត្តបានហើយដូចជាផតយៈចឹងលោកជាស្ដេចធំ មានកងតបច្រើនមាន សម្បត្តិច្រើនមាន ស្រីស្នំ ច្រើនសពគ្រប់ទាំងអស់នៅពេលដែលលោកមកបួសអត់មានអង្គរៈ អត់មានអ្នកហែមុខហែក្រោយអត់មានសម្បត្តិអ្វីទាំងអស់ប៉ុន្តែនៅពេលដែលលោកអប់រំចិត្តបានហើយ ស្រាប់តែលោកគង់ម្នាក់ឯងហើយបន្លឺឡើងថាអ សុខអ្វីម្លេះទេណោះខ្ញុំមិនដែលស្គាល់ឡើយសុខអ្វីម្លេះរហូតដល់ភិក្ខុដតីលឺអញ្ចឹងលើកទោសថាលោកប្រទៀនថាសុខអ្វីម្លេះសុខអ្វីម្លេះសង្ស័យតែនឹកស្រីស្រីទេសង្ស័យតែនឹកកាលនៅវាំងហ៎ បានហៅទៅជួបព្រះអង្គទៅព្រះអង្គសួរមិនព្រះអង្គមិនដឹងទេព្រះអង្គជ្រាបប៉ុន្តែសួរដើម្បីសម្ដែងអំពីភាពអស្ចារ្យរបស់លោកបានលោកថាខ្ញុំព្រះអង្គបន្លឺនេះ មិនមែនព្រោះជាប់ជំពាក់នឹងស្រីស្នំមិនមែនព្រោះជាប់ជំពាក់នឹងទ្រព្យសម្បត្តិមិនមែនព្រោះជាប់ជំពាក់អ្វីនៅខាងក្រៅទាំងអស់ប៉ុន្តែខ្ញុំព្រះអង្គមកឃើញ ពន្លឺនៃសេចក្តីសុខដែលកើតពីចិត្តនេះមិនមានអ្វីតែខ្ញុំព្រះអង្គមានសេចក្តីសុខស្ងប់ខ្លាំងណាស់ ពីមុនមានទាហានមានស្អីការពារតែភ័យមុខភ័យក្រោយរហូតមានប្រពន្ធខ្លាចប្រពន្ធក្បត់មកស្រួលណាស់បើមិនចឹងមិនកៅសរិតជ្រៀងដីថ្មីចិត្តថ្មីទេមែនទេដែលស្ដាប់ទេហឹមដីថ្មីចិត្តថ្មីអវ័យអវ័យក៏ថ្មីទាំងអស់អីប្រែគ្មានសំណោះអឡោះអាល័យដៃធ្លាប់ធ្នមឯនោះ តែលឺទេជាទុកកង្វល់ទេទៅបាត់យូរបន្តិចសង្ស័យទេនិយាយមួយពីណាយូរពិបាកចិត្តទេទៅញេះញោះជាមួយគេតឹងធូងទេសិតតែរឿងតឹងទាំងអស់ដល់មកហ្នឹងហើយសំណួរនេះទុកមានពេលទៀតអត់ល្ងាចមានពេលទៀតអត់អស់ហើយអស់ហើយបកបន្តិចចឹងសុំទោសហ្នឹងហើយឯងកុំបកអីអស់ម៉ោងហើយ ហ្នឹងម៉ោង11ហ៎ហ៎11អូ11ហើយចឹងបកបង្កើតទេហ្នឹងហ្នឹងហ្នឹងបន្តិចហ៎អឺខ្ញុំកណាបាសិកាពេងសូវណ្ណាសូមក្រាបថ្វាយបង្គំសពគ្រប់ចឹងទៅសួរសំណួរពេលសមាទានសិលពុទ្ធបរិស័ទបានសោតថា ខ្ញុំប្រកករណាសូមសមាទាននៅសិក្ខាបទគឺចេតនាជាហេតុវាចាកិរិយារំនឹងច្រៀងនិងប្រគំនិងមើលនៅលបែងដែលជាសត្រូវដល់កុសលធម៌ហេតុនេះតើការ ប្រគំដូរតន្ត្រី និងការរំកំសាន្តនៅក្នុងវត្តជាការប្រពៃឬទេញាតិញោមថាមើលប្រពៃអត់នឹងហើយគឺជាចម្លើយមិនថ្មថាទេយល់ទេ ពីព្រោះយើងដឹងថាព្រះសម្មាសម្ពុទ្ធចេញទៅបួសគឺរត់ចេញពីតន្ត្រីនឹងឯងធ្លាប់ឃើញគំនូទេធ្លាប់ឃើញគំនូទេគឺព្រះអង្គធុញទ្រាន់រឿងហ្នឹងបានព្រះអង្គទៅហើយយកទៅព្រះអង្គញាក់ទៀតយើងដាក់ក្នុងវត្តអង្គើដល់ព្រះអង្គទៀតព្រះអង្គទ្រាំបានទេយល់អត់អង្គើដល់ព្រះអង្គថាបាសធំធំហ្នឹងពីព្រោះឥឡូវនេះគ្មានកន្លែងណា ស្ងប់ស្ងាត់ទៀតទេ អ្នកដែលចង់ស្ងប់ស្ងាត់ផ្លូវចិត្តអស់កន្លែងហើយសំបីនៅស្រុកខ្មែរយើងសំបីតែស្វាក៏អស់កន្លែងនៅហើយអ្នកចង់បដិបត្តិធម៌ព្រៃហ្នឹងវាមិនអាចទៅនៅ បានទេពីព្រោះព្រៃដែលចិត្តស្រុកលមមចូលមកបិណ្ឌបាត អស់ហ្នឹងបានហ្នឹងអស់ហើយសម័យព្រះអង្គលោកនៅក្នុងព្រៃមែនប៉ុន្តែវាស់ចម្ងាយពីព្រៃដែលលោកនៅមកភូមិលមមបិណ្ឌបាតកើតឥឡូវព្រៃដែលលមមបិណ្ឌបាតកើតហ្នឹងវាអស់ហើយ អញ្ចឹងនៅវត្តវត្តមកកញ្ចប់2 3ហិតតាហ្នឹងគួរតែឲ្យស្ងប់ស្ងាត់ទៅយល់ទេហើយដល់ពេលយើងយកទៅចាក់ក្នុងវត្តហើយរឿងអីលោកនៅក្នុងវត្តបិទកត់ចិត្តមែនប៉ុន្តែធ្វើអីវាលឺដឹងដឹងក្នុងក្រៅលហែកកត់អស់ហើយមើលគេដូចខ្មែរនិយាយម្សិលមិញអញ្ចឹងយកយីគេទៅដាក់វត្តអាត្មាមើលតាមពួយលឹងខូចចិត្តមកយប់និយាយត្រង់ហ្នឹងយើងចេះចង់បានឲ្យលោកល្អ ប៉ុន្តែយកទៅដាក់ឲ្យលោកខូចអស់ហ្នឹងហើយញញឹមគិតចឹងណាគិតចាណាអ្វីត្បិតថាយើងដាក់បានលុយកសាងវត្តមែនប៉ុន្តែសួរថាតើកសាងវត្តដើម្បីអ្វីសួរចឹងផងណាសួរថាតើយើងកសាងវត្តដើម្បីអ្វីវត្តគ្រាន់តែជាកន្លែងដែលសម្រាប់ជ្រកវិហារសម្រាប់ជ្រកប៉ុន្តែដើម្បីអ្វីគឺដើម្បីគោរពប្រតិបត្តិធម៌នេះគឺជា គុណប្រយោជន៍រសារវប្បធម៌ប្រពៃណីយើងក៏វាជារឿងមួយយ៉ាងហើយប៉ុន្តែសំខាន់ទៀតដើម្បីរកសេចក្តីសុខពិតនៅតាមផ្លូវចិត្តហើយកាលណាយើងធ្វើឲ្យតាម ក្របខ័ណ្ឌមែនទែនណាអាត្មាកសាងវត្តមួយនេះញាតិញោមព្រោះតែអាត្មាប្រឆាំងរឿងហ្នឹងហ្នឹងអាអាត្មាចង់ដឹងថាតើ នៅក្នុងបច្ចុប្បន្ននេះ មានបរិស័ទពិតអត់ មានអ្នកស្រឡាញ់ប៉ុនពិតអត់ឬក៏វាមានតែអ្នកចង់ទៅរំអាត្មាចង់ដឹងអញ្ចឹងបានជាអាត្មាធ្វើវត្ត មួយដោយមិនអោយលឺសំឡេងតន្ត្រីសូមបីម្ដងទីបំផុតឥឡូវសូមបីតែក្មេងក៏ចេះទៅដែរពេលទៅមកនេះស្រួលស្ងាត់ល្អទៅកន្លែងខ្លះញ៉ៃញ៉ៃញ៉ៃញ៉ៃលក់ដូរពេញទៅវត្តព្រោះស្ងប់ចិត្តវាមិនកើតដូច្នេះអាត្មានឹងស្គាល់មនុស្សពិតថាអ្នកទៅវត្តអាត្មាគឺទៅធ្វើបុណ្យពិតមិនមែនទៅរំទេយល់ទេ យល់អត់ហ្នឹងហើយមនុស្សមិនចាញ់វត្តដាក់រំទេ មានទទួលបាយឈ្នះទេផងហ្នឹងហើយមួយទៀតអឺសួរថាខ្ញុំកណ្ណាមានសំណួរពីការសមាទានសិលរបស់ពុទ្ធបរិស័ទតើមានសារៈសំខាន់យ៉ាងណាខ្លះអានេះត្រូវពយល់វែងណាញាតិញោមស្ដាប់ធម៌ឲ្យច្រើនទៅគង់តែយល់ទេសំខាន់យ៉ាងណានោះមកនិយាយសំខាន់មួយម៉ាត់ហ្នឹងវាមិនត្រូវ អស់ពេលវេលាប៉ុណ្ណឹងបាទសូមអនុមោទនា